بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسول الله أما بعد إخوة الكرام បងប្អូនឥស្លាមជាទីគោរពអ្វីដែលយើងត្រូវព្យាយាមធ្វើឲ្យបានច្រើនបំផុតបន្ទាប់ពីបួសនៅក្នុងខែរ៉ាម៉ាឌននេះគឺឌូអាឌូអាគឺមានសារៈសំខាន់ណាស់សម្រាប់ឆាកជីវិតរបស់មូស្លីមអល់ឡោះស៊ុបហានតាឡាទទួលយកឌូអាជាពិសេសនៅក្នុងខែរ៉ាម៉ាឌនចំពោះអ្នករបួសគឺគ្រប់ពេលវេលាទាំងអស់ អ្នកដែលបួសគឺអល់ឡោះសុបហានហូតាឡាទទួលយកទូអាដែលយើងហៅថាទូអាមុស្តាជាបជាពិសេសទៅទៀតនោះគឺនៅពេលដែលយើងស្រ័យបួសដែលនប៊ីសល្លឡោះអាឡៃហ៊ីវសាឡាំលោកបានមានប្រសាសន៍ថាលិសាអ៊ីម عند فتره دعوة لا ترد អ្នកដែលបួសនៅពេលដែលស្រ័យបួសគឺទូអាដែលអល់ឡោះសុបហានតាឡាមិនបដិសេធនោះទេនោះមានន័យថា យើងទាំងអស់គ្នាត្រូវខិតខំណាព្យាយាមទូអាឲ្យបានច្រើនក្នុងអំឡុងពេលដែលយើងបួសជាពិសេសនៅពេលដែលយើងស្រ័យបួសណាពេលដែលយើងស្រ័យបួសហើយយើងដឹងហើយថាទូអាក្រៅតែពីអ៊ីបាដាតដែលទទួលបាន ផលបុណ្យអំពីអល់ឡោះសុបហានតាឡាទូអាគឺជាអាវុធដ៏មុតស្រួចសម្រាប់ជួយយើងណាហើយជាពិសេសនៅពេលណាដែលយើងមានបំណង បងប្រាថ្នាអ្វីមួយដែលយើងត្រូវការពឹងពាក់ពីអល់ឡោះសុបហានតាឡាឲ្យជួយណាយើង ចង់បានសម្រេចនូវគោលបំណងណាមួយយើងតែងតែសុំពីអល់ឡោះសុបហានតាឡាអញ្ចឹងនៅក្នុងខែរ៉មដននេះគឺយើងអឺត្រូវទៅទួយសុំទៅចំពោះអល់ឡោះសុបហានតាឡាឲ្យបានច្រើនណាបូករួមជាការតោបាត់អបិទោសទៅចំពោះអល់ឡោះសុបហានតាឡាផងដែរអញ្ចឹងឌូអាណានៅពេលដែលយើងស្រ័យបួសឌូអានៅពេលដែល waktu salat 5វក្ទូបៃនលអាដានវលអ៊ីកាម៉ាដែលជាពេលវេលាសុទ្ធតែ ជាពេលវេលាដែលអផ្ដលនៃការទទួលយកទូអាហើយជាពិសេសគឺអ្វីដែលយើងទាំងអស់គ្នាត្រូវតែ ខិតខំទីនោះគឺពេលវេលាដែលយើងឡើងហូបបាយបួសពេលសាហូរគឺជាពេលដែលអល់ឡោះសុបហានតាឡាទទួលយកទូអាពេលដែលអល់ឡោះសុបហានតាឡាចុះមកដើម្បីទទួលយកការទូអាចុះមកទទួលយកការស្នើសុំពី ទទួលសំពីខ្ញុំរបស់ទ្រង់ជារៀងរាល់យប់នៅ1ភា3នៃយប់ចុងក្រោយណាហើយយើងមានឱកាសច្រើនដោយសារយើងឡើងហូបបាយបួសជារៀងរាល់ថ្ងៃខុសពីខែរ៉ម៉ាដនយើងកម្រនឹងបានក្រោកនៅពេលចុងក្រោយនៃរាត្រីពេលយប់ណាដោយសារតែការលងលក់របស់យើងដេកប៉ុន្តែខែរ៉ម៉ាដនជារៀងរាល់រាត្រី ជារៀងរាល់យប់គឺយើងបានក្រោកនៅពេលយប់ដើម្បីហូបបាយបួស ចឹងពេលនោះហើយគេហៅថាវក្តុសាហូរពេលសាហូរពេលបាយបួសជាពេលវេលាដែលអល់ឡោះសម្តាឡាចុះមកលើមេឃទុនយ៉ាដើម្បីទទួលយកការបួងសួងដើម្បីទទួលយកការសុំពីខ្ញុំរបស់ទ្រង់អល់ឡោះសម្តាឡាមិនបដិសេធទេហើយពេលវេលាដែលយើងអឺត្រូវអឺបញ្ច្រើនសូត្រនៅការអ៊ីស្តិហ្វារទៅចំពោះអល់ឡោះ سبحانه តាឡាឲ្យបានច្រើនផងដែរក៏ប៉ុន្តែអ្វីដែលយើងត្រូវដឹងផងនោះគឺការទូអាគឺយើងត្រូវមានចិត្ត ហៅថាស្កប់ស្កល់ជឿជាក់យ៉ាងពិតប្រាកដចំពោះអល់ឡោះស៊ុបហានវតាឡាពីព្រោះយើងត្រូវដឹងថានប៊ីសល្លោះអាឡៃហ៊ីសឡាមប្រាប់ដល់អ៊ុម៉ាត់ឲ្យដឹងថា لا يقبل ادعوا الله وانتم موقنون بالاجابه فان الله لا يقبل دعاء من قلب غافل له មានន័យថាចូលអ្នកឌូអាបួងសួងសុំទៅចំពោះអល់ឡោះស៊ុបហានវតាឡា وانتم موقنون بالاجابه ដោយអ្នកទាំងអស់គ្នាត្រូវតែជឿជាក់ថាអល់ឡោះតាឡានឹងទទួលយកនេះគឺជាអាដាបមួយនេះគឺជាមូលហេតុមួយដែលនាំឲ្យអល់ឡោះសុបហានហូតាឡាទទួលយកនៅឌូអានៃការបួងសួងរបស់យើងផងដែរអូតអល់ឡោះណាឌូអាចំពោះអល់ឡោះសុបហានតាឡាសុំចុះទៅចំពោះអល់ឡោះសុបហានតាឡាវ៉ាអិនតុមមូគីនូនប៊ីលអ៊ីជាបាខណៈដែលអ្នកទាំងអស់គ្នាគឺមានយ៉ាគីនយ៉ាងពិតប្រាកដថាអល់ឡោះសុបហានហូតាឡានឹងទទួលនៅការបួងសួងរបស់អ្នក واعلموا ان الله لا يقبل دعاء من قلب غافل له ហើយចូលអ្នកទាំងអស់គ្នាទៅដឹង ថាអល់ឡោះសុបហានតាឡាមិនទទួលយកដុអាពីចិត្តដែលប្រងើយកន្តើយហៅថាយើងហៅថាអត់មានការភ្ញាក់រលឹកចិត្តឡាឡាយចិត្តប្រងើយកន្តើយនោះទេយើងទូអាធម្មតប៉ុន្តែអារម្មណ៍យើងអត់ដឹងនៅណា យើងអត់ដឹងចង់អីពិតប្រកបទេមកអល់ឡោះមកហ៊ុលលីអល់ឡោះមីអ៊ីនីអ៊ីសអាលូកាអាហ្វីយ៉ាហ្វីឌុនយ៉ាវលអាខិរ៉ា ជួនកាសសុំទូអាទៀតយ៉ាអល់ឡោះឲ្យខ្ញុំចេះយ៉ាអល់ឡោះឲ្យខ្ញុំចេះយ៉ាអល់ឡោះខ្ញុំបានចេះយ៉ាអល់ឡោះខ្ញុំរួចផងនេះចេះចេះស្ថានភាពប៉ុន្តែអារម្មណ៍គិតទៅណាណីមានថាជួនកាសទៀតអឺអាចថាមិនដឹងថាអល់ឡោះទទួលយកទូអាខ្ញុំឬអត់ទេចេះសុំសុំទៅសុំសុំទៅមិនដូច្នោះទេ កាលបើយើងសុំអ្វីមួយពីអល់ឡោះសុបហានតាឡាយើងត្រូវដឹងថា យើងកំពុងតែសុំពីម្ចាស់នៃអាឡានរ៉ាប់លអាឡាមីនសុំពីម្ចាស់នៃអាឡានហ្គានីយុនអាលអាឡាមីនសុំពីអ្នកដែលមានកាយាអ្នកដែលមហាមានដែលមិនពឹងពាក់ទៅលើអ្វីទាំងអស់សុំពីអ្នកដែលមហាសបរោះសុំពីអ្នកដែលអាណិតស្រឡាញ់ពោពេញទៅដោយការអាណិតស្រឡាញ់មេត្តាករុណាអញ្ចឹងយើងសុំពីអល់ឡោះសុបហានតាឡា ចិត្តរបស់យើងទៅយ៉ាគិនថាអល់ឡោះសុបហានតាឡានឹងទទួលយកទូអារបស់យើងនៅជាមិនខាននេះគឺជា អ្វីដែលខ្ញុំចង់រំលឹកថ្ងៃនេះពាក់ព័ន្ធទៅនឹងការទូអារបស់យើងនៅក្នុងខែរ៉ម៉ាឌនយើង ក៏មានចិត្តស្ទាក់ស្ទើរយើងក៏មានចិត្តលេះលោះឬក៏ពង្ងើយកន្តើយក្នុងគោលបំណងដែលយើងសុំទៅចំពោះអល់ឡោះសុបហានតាឡាចាំបាច់ត្រូវតែមានការជឿជាក់ដល់ពិតប្រាកដទៅចំពោះអល់ឡោះសុបហានតាឡាថាអល់ឡោះនឹងទទួលយកឌូអារបស់យើងជាមិនខាន هذا وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته